គុំតអញ្ចាចេញពីបងក្នុងស្ថានភាពបែបនេះបងត្រូវមានតួនាទីមើលថែអូគុំតត្រាពីងថាបាយពេលបងធ្លាក់ដល់សូន្យបងអងអស្គនសុំខ្ចីត្រឹមខ្លួនចិត្តអូនឲ្យគេចោល កុំតអញ្ចាចេញពីបងក្នុងស្ថានភាពបែបនេះបងត្រូវមានតួនាទីមើលថែអូកុំតតតាពីថាបែកពេលបងធ្លាក់ដល់សូបងអង្គស្គាល់ សុំខ្ចីត្រឹមខ្លួនចិត្តអូនឲ្យគេចូលត្រឹមមួយត្រីកុំតនចាចេញពីបងក្នុងស្ថានភាពបែបនេះបងត្រូវមានតួនាទីមើលថែអូន ថាបែកពេលបងធ្លាក់ដល់សូងបងអងអស្គមសុំខ្ចីត្រឹមខ្លួនចិត្តអូនឲ្យគេចូលត្រឹមមួយគ្រីគុំតនចាចេញពីបងក្នុងស្ថានភាពបែបនេះ បែកពេលបងធ្លាក់ដល់សូមបងអង្វរស្គមមិនសុំខ្ចីត្រឹមខ្លួនចិត្តពួតឲ្យគេចោត្រឹមមួយគ្រាគុំតនចាចេញពីបងក្នុងស្ថានភាពបែបនេះបងត្រូវមាន គេថាបែកពេលបងធ្លាក់ដល់សូងបងអងអស្គមសុំខ្ចីត្រឹមខ្លួនចិត្តពួតឲ្យគេចោត្រឹមមួយត្រឹមគុំតនចាចេញពីបងក្នុងស្ថានភាពបែបនេះ ពៀងថាបាយពេលបងធ្លាដល់សូមបងអងអស្គមសុំខ្ចីត្រឹមខ្លួនចិត្តពូនឲ្យគេចោលត្រឹមមួយគ្រា